ឥឡូវជាបឋមខ្ញុំកណាសូមក្រាបបង្គំលោកចាស់គ្រូហើយនឹងសូមគ្រប់ដល់លោកគ្រូផងហើយសូមអឺជម្រាបសួរដល់បងប្អូនម៉ែបងប្អូនទាំងអស់ថាហើយខ្ញុំកណារស់រងថ្ងៃហ្នឹងគាត់ថា ពេលធ្វើការធ្វើអីអត់មានគិតស្អីទាំងអស់ទេអត់មានគិតអីទាំងអស់ប៉ុន្តែ ពេលគេងលក់ទៅសបោយកសពហ្មង បោមកអត់ដឹងទៅណាទៅណីទេអត់ដឹងថាខ្លួនឯងទៅណាទៅណីដល់ពេលអញ្ចឹងឡើង ទៅឈឺក្បាលពេលព្រឹកឡើងទៅវាឈឺក្បាលដល់ពេលអញ្ចឹងតើមានជាលក្ខណៈធម៌អប់រំចិត្តឬក៏ចំណីអារម្មណ៍សម្រាប់ការអប់រំពីព្រះអង្គណាតែប៉ុណ្្នឹងឯងអ្នកទាំងអស់គ្នាមានយល់សពទេ អឺយល់សពនេះទល់តែព្រះអរហន្តបានលែងយល់សពអត់ព្រមសួរអាត្មាអាត្មាអត់យល់សពទេមានក្រណតិចឬច្រើនចឹងដើម្បីកាត់បន្ថយយល់សពទល់តែកាត់បន្ថយភាពរវើរវាយនៃចិត្តពីព្រោះភាពយល់សពនឹងទោះបីព្រះអង្គត្រាស់សម្ដែងថាកើតដោយហេតុ4ក៏ពិតមែនក៏ប៉ុន្តែអាមេធំរបស់វាគឺឧទ្ធច្ចៈ រវើររវាយហើយបងអូនថាអត់គិតអីតាមពិតគិតប៉ុន្តែយើងមិនដឹងថាគិតអីអញ្ចឹងធេតពិតចិត្តដោយអត្ថាគិតហ្នឹងហើយតែវាគិតរហូតដល់យើងមិនដឹងថាវាគិតអីទៅហើយណាអញ្ចឹងហើយបានជាយើងត្រូវរៀនតាមដានចិត្តដើម្បីតាមដានវាតន់វាទល់តែរៀនពីវាគណៈទៅជាចិត្តអី ខណៈវាជាប់អីមួយជាចិត្តអីខណៈវាមិនតាំងនៅ ក្នុងអារម្មណ៍តែមួយជាចិត្តអីត្រៀនដឹងវាអញ្ចឹងណារៀនដឹងវាតិចតិចហើយកុំកុំបខំវា little by little មានតិចម្ដងតិចម្ដងធម្មតាអញ្ចឹងបានអាត្មាឃើញបងប្អូន ស្ដាប់ធម៌នឹងអាត្មាគិតថាសំណាងហើយចេះតែចង់ផ្ញើសារទៅយុវជនទាំងអស់ថា ខ្លាចតែជឿតពេល ខ្លាចតែគាត់ទុកវ័យគាត់ឲ្យចាស់ចូលអត់បានរៀន ពីព្រោះតាចាស់ហើយពិបាកបញ្យល់ហ่ะពិបាករៀននឹងពិបាកហ្មងចុះអគុយចាស់ហ្នឹងហើយមានតែរឿងពីក្មេងទៅនឹងហ្មងអញ្ចឹងបានអាត្មារងឯងយូរយូរទៅអាបេះដូងជាប់ជាពាក់សាច់ញាតសាច់អីហ្នឹងវាវាអត់សូវអាត្មាជាពាក់នៅជាពាក់ចំពោះតែក្មេងៗណាដែលគាត់ផ្ដើមចង់យល់ធัวហ្នឹងនឹងជាពាក់ជាមួយតែមក ជាពាក្យហ្នឹងមិនជាពាក្យអីជាពាក្យចង់ជួយគាត់ឲ្យយល់មែនតើអញ្ចឹងបានថ្មមានបងប្អូនមកសព្វលុះប៉ុន្តែ attachment អារឿងបងប្អូនឲ្យបងប្អូនអីខ្លាំងអត់ទេបងប្អូនណាមួយមានបំណងយល់អានឹង close មែនតើចង់ជួយគាត់ឲ្យយល់មែនតើតែបើថាអត់មានបំណងក្នុងការយល់ចឹងទេបងអូនឬបងដូចដូច ដូចវាអត់មានអានេះបងអញប្អូនអញឲ្យខ្លាំងវាអត់អញ្ចឹងបានដល់ពេលយើងយល់ពីដំណើរធម្មជាតិយូរយូរយូរទៅបានដឹងថាព្រះអង្គហេតុអីបានព្រះអង្គលះបង់ដើម្បីសត្វលោកកើតហើយព្រះអង្គទៅប្រោសតែចំពោះមនុស្សដែលមានឧបនិឧបនិស្ស័យសំបីបីដាក្មេងព្រះអង្គតែស្ដាប់មិនបានទុកចោលហ្នឹងហើយអត់ទៅណានៃនេះអូក្មេងអញអីអត់ឃើញទេធាតពិតដូច ជាជាសារចុងបញ្ចប់នឹងថាជាឱកាសល្អណាស់ហើយផ្លូវកាត់ជាទីបំផុតបើសិនជាយើងបានរៀនបរមត្តនឹងមិនច្រើនទេតែដោយសារយើង កំឡាគ្នា ថាអភិធម្មនោះវាជ្រៅយើងកំឡាគ្នាទេហើយអាត្មាពីរអ្នកនេះរៀនដំបូងក៏គ្មានដឹងអីដូចគ្នារៀនសាលាមួយគ្នា តាំងពីឆ្នាំ93 93គាត់ប្អូនអាត្មា4 5 4ឆ្នាំហ្នឹងហើយ ថ្មមកពីតកែវមកមកជួបគ្នានៅវត្តបលេងនៅកំពង់ឆ្នាំគេនេះទៅអាយុ12ឯងស្លៀកស្បង់មិនតន់ត្រង់ជ្រុងមិនដល់ស្លេស្លេហ្នឹងហើយបុះរៀនមួយគ្នាបានប្រហែលឆ្នាំទៅដល់ពេលរៀនមួយឆ្នាំក៏បែកគ្នាគេទៅរៀនថៃណាណីទៅចេញពីថៃភូមាទៅអាត្មាអត់ណាប្រឡងទៅឌីប្លូមពុទ្ធិកៈហើយក៏ចេញពីសាលាហ្នឹងទៅរៀនវារៀនយូរយូរទៅវាមានអបរិស័យជាមួយធម៌ហ្នឹងផងវារាប់ប្រយោជន៍វាអត់ឃើញតែអញ្ចឹង ធរដែលអាត្មារៀនគេសួរថាអាត្មារៀនពីណាហ្នឹងវាពិបាកប្រាប់សាលាណាបើធរនឹងអាត្មាអត់ចេះពីសាលាហ្នឹងចេះធរហ្នឹងនៅពេលដែលអាត្មាចេញពីសាលាហើយដល់គេសួរថារៀនសាលាណាវាពិបាកឆ្លើយវាអត់មានសាលាណាដែលបរៀនយើងឲ្យចេះធរហ្នឹងនេះក៏អត់ចេះពីសាលាដែរពីព្រោះក្នុងសាលាអត់មានសាលាបរៀនឲ្យចេះបរមត្តធម៌ហ្នឹងទេវិជាផ្សេងផ្សេងមានឲ្យចេះគណិតសាស្ត្រវិទ្យាសាស្ត្រឬក៏បាលីភាសាអីមាន ក៏ប៉ុន្តែឲ្យយល់សច្ចធម៌ដូចយើងកំពុងបរៀនកំពុងតែនិយាយរាល់ថ្ងៃនេះអត់មានសាលាណារៀនបរៀនឲ្យយើងទៅជាអញ្ចឹងទេអញ្ចឹងបានថាវាលំបាករស់សាលារៀនណាស់ហ្នឹងហើយអញ្ចឹងឲ្យបានកំពុងតែ ចង់មិនចង់យើងធ្វើហើយគឺសក្យបុត្រហ្នឹងគឺចង់បរៀនអាបែបហ្នឹងដែលយើងបានមកជួបហ្នឹងហើយគិតតែយឺតពេលបន្តិចផងបួសអស់ចិត្ត10ភាសាដំបូងអត់ដឹងខ្យល់អីទេហើយក៏គិតថាហី ឯងមកបួសហើយមករៀនទៀតណាយើងថាបួសហើយយើងអ្នករៀនទៀតណាកាលនោះណាអ្នករៀនហើយយើងថានៅនោះអត់រៀននៅនោះអត់រៀនហើយស្មានតែខ្លួនឯងចេះទៀតកាលនោះរៀនបល័យហើយយើងច្រើនមើលងាយអ្នករៀនធម្មៈទៀតណាហើយអ្នករៀនពុទ្ធកៈច្រើនមើលរៀនអ្នកមើលងាយអ្នករៀនធម្មៈពុទ្ធធម្មៈក៏មិនចេះបល័យនោះក៏វាអត់ចេះដូចតែគ្នាហ្នឹងគ្រាន់តែបានរៀនមានផ្លាកទៅមើលងាយគ្នាទៅរហូតជិត10ឆ្នាំគាត់នេះគាត់ទៅរៀនបានជួបអ្នកប្រាជ្ញនៅភូមិមាទៅ អាត្មានោះវាគ្មាន បានជួបអ្នកប្រោកស្អីទេហ្នឹងហើយគឺព្យាយាមស្រាវជ្រាវភាសាវាមានសភៅនៅក្នុងភាសាថៃច្រើនកាលហ្នឹងពួកខ្មែរយើងវាខ្វះកពីដីកាក៏បានយល់ពីនឹងហើយគាត់នេះមកដបងកតេកតើខ្លាំងណាស់គឺមកស្រុកខ្មែរមានអញហ្នឹងហើយគាត់ក៏មិនដឹងថា យល់សច្ចធម៌នឹងដែរពីព្រោះគាត់អ្នកដឹងថាស្រុកខ្មែរគ្មានពីណារៀនរឿងនឹងដូចគាត់ទេគាត់អ្នកទៅរៀនរឿងនឹងនៅភូមិគាត់ជួបអ្នកប្រាជ្ញនៅភូមិហ្នឹងហើយអាត្មាក៏វាអត់មានអ្នកប្រាជ្ញណាដែលអាត្មាជួបច្រើនដែរប៉ុន្តែយើងមានជាភពសំណាងជួបអ្នកដែលចេះដឹងមុនមុនខ្លះហើយនឹងបានស្រាវជ្រាវមកបានដឹងថាអសច្ចធម៌នេះល្អណាស់សម្រាប់ជីវិតនេះ ហើយចិត្តតែមានកំណត់មួយថាចង់ បង្កឱកាសឲ្យយើងទាំងអស់គ្នានឹងមានឱកាសរៀនព្រោះសច្ចធម៌នេះមិនមែនសម្រាប់ជាតិណាណាដូចដូនតាយើងនាំយើងធ្វើទេ គឺសម្រាប់ជីវិតនេះឯងអ្នកថ្មមកនេះនៅអីណាឆាំងវ៉ុនអឺអ៊ីឆុននឹងក៏មាននៅឯណាក៏មានដែរពេលចប់ទៅគាត់មកប្រាប់ជីវិតគាត់មានពេលខ្លះគាត់បំរុងតែនឹងគិតថាលែងរស់តទៅទៀតក៏ប៉ុន្តែស្ដាប់ចំធัวពិតហ្នឹងទៅធ្វើឲ្យ គាត់រស់ឡើងវិញដូច្នេះជីវិតយើងនឹងដូចជាដើមផ្កាមួយ ដែលត្រូវការទឹកផ្សើមយ៉ាងណាជីវិតនេះ មានពធជាគ្រឿងផ្សើមនឹងល្អដូចគ្នាអញ្ចឹងឯងក៏ប៉ុន្តែធម៌នឹងវាត្រូវគប់มันមានអ្នកណាបំបើងវាឡើង វាគប់ចូលបាត់ ទៅក្នុងកម្មវិធីបនអស់ ធัวពុទ្ធដែលមានសម្រស់ដ៏ល្អដែលដូចជាទឹកផ្សើមផ្កានេះណាវាត្រូវកប់បាត់នៅក្នុងកម្មវិធីអោយតែកម្មវិធីគឺកប់ធัวនឹងបាត់ទាំងអស់អញ្ចឹងបានយើងក៏កោះកកាយឡើងវិញដើម្បីយកមករៀនយកមកបដិបត្តិទាំងអស់គ្នាថ្ងៃខែកន្លងទៅយើងនិយាយជា បញ្ញត្តិប៉ុន្តែធិតពិត ថ្ងៃខែមិនចេះកន្លងទេមនុស្សទេដែលទៅ ពេលវេលាមិនទៅណាទេតែយើងទេដែលទៅ ធ្វើដំណើរជានិច្ចច័ន្ទគៀពុទ្ធបហោះសុកសៅរ៍អាទិត្យមិនមានចាស់មិនមានថ្មី ថ្ងៃណាក៏មានមនុស្សកើតនិងស្លាប់ តែថ្ងៃនៅតែជាថ្ងៃ ព្រោះថ្ងៃគ្រាន់តែជាបញ្ញត្តិសម្រាប់ហៅតែប៉ុណ្ណោះមិនមាននៅក្នុង ក្របខ័ណ្ឌនៃសាមញ្ញលក្ខណៈអឺនៅពេល ដែលយើងនិយាយពីអាយុជីវិតរបស់យើងរាប់តាមលំដាប់លំដោយមកឃើញថា នៅឃ្លាតឆ្ងាយពីសេចក្តីស្លាប់ជាតែគិតអញ្ចឹងយើងទាំងអស់គ្នា ប៉ុន្តែបើយើងគុណគូមើលបើអ្នកអាយុ20បើនិយាយថាពាក់កដាលខ្សែរៀងក្រាស់បន្តិចអ្នកអាយុ30និយាយថាពាក់កដាល6កាន់តែក្រាស់ហើយបើអ្នកខ្សែនិយាយថាពាក់កដាល8អូអានឹងកាន់តែទៅតែមែនតែទៅយើងទាំងអស់គ្នានឹងរស់នៅមិនបាន52ដងផងហើយបើថា មកដល់40មកដល់50ហើយនេះត្រូវដឹងខ្លួនថាមិនដឹងបាន50ទៀតអត់ទេ នៅក្នុងប្រសូតមួយខ្ញុំណាអាត្មារំលឹកបន្តិចមុននឹងឆ្លើយសំណួរដូចជំរាបចឹងថារាត្រីថ្ងៃសុកនេះគឺជារាត្រីសម្រាប់ពេលវេលាសម្រាប់ឆ្លើយសំណួរបើយើងរាប់តាមលំដាប់ឃើញថាវាច្រើនដែរអ្នកខ្លះនិយាយហ្នឹងខ្ញុំទឹមខ្សែហ្នឹង ខ្ញុំទំហាហ្នឹងណាដូចទៅបតែអញ្ចឹងណាប៉ុន្តែនៅក្នុងចិត្តសម្ភូតជាដកនោះ ដែលព្រះបរមពុរិស័ទជាបងឈ្មោះចិត្តបណ្ឌិតហើយសម្ភូតៈនឹងជាប្អូនរឿងមានប្រវត្តិវែងឆ្ងាយតជាតិប៉ុន្តែរំលឹកបន្តិចកន្លែងដែលលោកពោលណា លោកពលថា10ឆ្នាំ10ដងហ្នឹងมันយូរទេអត់យូរទេបើយើងនិយាយថាម្ដង30 40អញ្ចឹងទៅអាហ្នឹងវាដូចរឿងយូរក៏ប៉ុន្តែយើងយើងកាត់ជាចំណិត ចំណិត10ឆ្នាំ10ដង100បាត់ហ្នឹងហើយមាន10ឆ្នាំប្រហែលដងអត់យូរទេជីវិតយើងដែលកើតមកហើយនឹងលោកឧទាហរណ៍ដូចជាដើមបបោះដែលគេដកចេញហើយពីដី ត្រូវថ្ងៃវាត្រូវតែស្វិតជីវិតអញ្ចឹងពីហ្នឹងទៅស្វិតទៅស្វិតទៅបន្តិចទៅវាបាត់ហ่ะប៉ុន្តែទស្សនៈរបស់បណ្ឌិតលោកពិចារណាសេចក្តីស្លាប់ខុសពីយើងយើងមិនមែនថាមិនដឹងទេរឿងស្លាប់ហ្នឹងប៉ុន្តែយើងបើនិយាយពីស្លាប់យើងថាទៅនិយាយដាស់គយនិយាយទៅវាតាមមាត់ព្រោះតែចិត្តយើងគិតអីអាហ្នឹងវាមក សំបីតាច្បាប់គេរៀនគេថា law of attraction នោះស្ដាប់ទៅកន្លែងខ្លះដូចលើលើមិនទេគេថាតែគិតអីវាមកនឹងអាហ្នឹងចូលមកឆាទិដ្ឋិទៀតកន្លែងខ្លះវាល្អហើយ inspiration មនុស្សឲ្យជឿជាក់លើខ្លួនឯងឬក៏ឲ្យជឿជាក់លើសមត្ថភាពកន្លែងហ្នឹងមិនខុសទេប៉ុន្តែកន្លែងខ្លះលើកឧទាហរណ៍មកវាអត់ត្រូវដោយលើកឧទាហរណ៍ ថាយើងគិតតែខ្លាចបាត់កង់ខ្លាចបាត់កង់អញ្ចឹងទៅសាប់បាត់កង់មែនវាមិនដែលបាត់វាមក ពីរឿងផ្សេងមកពីប្រហែសឬក៏មកពីអីវាមិនមែនមកពីយើងរឿងខ្លាចបាត់ទេហើយបើយើងនឹករឿងស្លាប់វាស្លាប់យើងពុទ្ធស្លាប់មុនគេហ៎ព្រោះព្រះអង្គបង្រៀនពីមរណានុសតិឲ្យគិតគ្រប់ពេលទាំងអស់រឿងស្លាប់ហ្នឹងបើស្ន law of attraction ហ្នឹងគិតតែបើគិតរឿងស្លាប់វាស្លាប់មែន មិនបាច់ទេអ្នកពិចារណាមរណានុសតិហ្នឹងស្លាប់អស់ហើយមិននៅទេកាលពីមុនមិនយល់ធម៌ព្រះអង្គស្ដាប់ទៅជារូអស្ចារអស្ចារបានយូរយូរមិនដឹងទេនិយាយខុសមកកកោកអត់ត្រូវតាមធម៌ហ្នឹងហើយពិចារណាសេចក្តីស្លាប់របស់មេគាពុទ្ធឬក៏មេគាពពុរិស័ទដែលឲ្យពិចារណា គឺកុំអោយយើង តក់ស្លុតនឹងសេចក្តីស្លាប់នេះមួយហើយម្យ៉ាងទៀតគិតដល់សេចក្តីស្លាប់យើងទៅជាប្រយ័ត្នទៅវិញឧទាហរណ៍ដូចជាពេលពេលយើងបើកបរពេលយើងឆ្លងទឹកឆ្លងអីយើងមិនប្រហែសហែលទឹកឆ្លងទឹកអីបើយើងគិតដល់សេចក្តីស្លាប់អាចមិនងាយស្លាប់ពីព្រោះវាអត់ប្រហើន បើកឡានអីចឹងដែរបើសិនតែគិតថាស្លាប់អាចមានគ្រប់ពេលអញ្ចឹងក៏ថយលបឿនណាប៉ុន្តែយើងអត់អត់ដែលនឹកហើយសួរតអ្នកស្លាប់មិនសិននឹកស្លាប់ទេថាអត់ទេភាកច្រើនមិនដែលនឹកស្លាប់ទេដូចជីឡាន កំពុងតែស្ដាប់ចម្រៀងសបាយក្នុងឡានបុកផាំងខ្ទេចមានមិនណាដែលនឹកស្លាប់មិនដែលទេយើងនឹកឃើញសេចក្តីស្លាប់យើងក៏ចេះនឹកឃើញក៏ប៉ុន្តែយើងនឹកចង់គិចយើងនឹកអត់ចង់នឹក មានន័យថាឲ្យនិយាយរឿងស្លាប់ហ្នឹងអត់សប្បាយចិត្តទេប៉ុន្តែដំណើរយើងកំពុងទៅនឹងទាំងអស់គ្នាហ្នឹងប៉ុន្តែមេគារបស់ពុទ្ធដែលឲ្យនឹកសេចក្តីស្លាប់ដើម្បីកុំឲ្យយើង ប្រមាទឃើញទេខុសគ្នាយើងជាងការនឹកឃើញស្លាប់ហ្នឹងមុនងាប់សបាយឲ្យហើយអស់ចិត្តទៅផ្ដេសផ្ដាស់អីក៏ផ្ដេសទៅវត្ថុឬហាហិនហោចអីក៏ធ្វើឲ្យហើយទៅវាខុសគ្នាចឹងនឹកទៅវាខុសគ្នាចឹងហ៎ ធម្មាគាពុទ្ធព្រះអង្គយល់ពីដំណើរជីវិតដែលត្រូវតែវាទៅហើយត្រូវតែស្លាប់ហើយប៉ុន្តែមុនស្លាប់ត្រូវធ្វើអីការងារជាប្រយោជន៍ស្អីដែលត្រូវធ្វើនឹងវាផ្សេងគ្នាអញ្ចឹងបាទມັນយូរទេទាំងអស់គ្នានឹងមិនយូរទេកាត់មើល10ឆ្នាំ10ដងឥឡូវមើលទាំងអស់គ្នានឹង10ឆ្នាំប្រហែលដងហើយអាត្មា10ឆ្នាំ4ដងហើយត្រា4ហើយហើយប្រកាសថាបាន4ទៀតទេមិនធានាទេ no guarantee និងសេចក្តីផ្ដើមបន្តិចបន្តួចប៉ុណ្ណឹងហើយអឺវិលមកមើលក្នុង comment ក្រែងលោមានសំណួរអាចកើតឡើងអាមាគ្រាន់តែទុកថាជាអ្នកពិគ្រោះមួយចឹងទៅមិនជាអ្នកចេះដឹងអីទេ កុំមើលមកអាត្មាជាអ្នកចេះដឹងអីមិនចេះអីលើសពីប៉ុណ្ណឹងទេតែប៉ុណ្្នឹងឯងហើយបើញាតិញោមចង់ឲ្យអាត្មាលើសហ្នឹងក៏ទៅមិនរួចតែប៉ុណ្្នឹងហ្នឹងហើយ ហើយតែទៀមទាឲ្យអាត្មាលើសហ្នឹងអ្នកទៀមទាហ្នឹងអ្នកឈឺចិត្តអាត្មាមានតែឈឺចិត្តអីអាត្មាព្រោះអាត្មាមានតែប៉ុណ្ណឹងមានប៉ុណ្ណឹងចែកប៉ុណ្ណឹងហើយឲ្យអាត្មាធ្វើអីឲ្យលើសហ្នឹងវាទៅវាមិនរួចអានេះដូចម៉ាស៊ីនវាមានកំណត់របស់វាដែរអឺមកវាផលិតមកបើថាកម្លាំងវា4សេះត្រឹមប៉ុណ្ណឹងដាក់តួបានត្រឹមប៉ុណ្ណឹងដាក់សណ្ដោងច្រើនវាទៅមិនរួច ហ្នឹងអញ្ចឹងញាតិញោមស្ដាប់ទៅមើលដឹងអាត្មាមានប៉ុណ្ណាមានតែប៉ុណ្្នឹងឯងមានអីទេអាយុប៉ុណ្ណេះហើយវាគ្មាន ទៅคล้ายជាអ្នកប្រាជ្ញលើโลกអីកើតទៅទៀតទេព្រោះថាអាយុនៅក្មេងជាងនឹងអីទៅ8 10អីគេនៅរៀនអីណានៃទៀតច្រើនអាហ្នឹងគេលោកអនាគតគេនឹងមិនដឹងទៅជាស្អីទេប៉ុន្តែ40 50ឡើងហើយវាគ្មាន ទៅជាស្អីទៀតទេ មានតែសម្លឹងអស់កគីអស់អីទុក មានបណ្ណាចេះតែធ្វើឲ្យបានប្រយោជន៍ខ្លះមុននឹងស្លាប់ចឹងទៅ10ឆ្នាំ3ដងហ្នឹងហើយ10ឆ្នាំ3ដង30ត្រា3បាទហើយការស្ដាប់ខ្ញុំកណាអាត្មាហ្នឹង ដូចជំរាបចឹងថា គឺក្រណយោជាគ្នា សម្រាប់ពិចារណា ចឹងទៅកុំទុកចិត្តមកលើអាត្មាទាំងស្រុងព្រោះអាត្មាក៏បានសិក្សាតាមតកម្ពីដីកាដែរហើយ ឆ្លងកាត់នឹងការពិសោធន៍តលខ្លះការគិតខ្លះឆ្លើយទៅនឹងចឹងត្រូវនៅក្នុងអង្គដដែលស្ដាប់ ហើយគិតមិនយល់សួរនៅតែក្នុងការប្រើប្រាជ្ញាស្មារតីដដែល ហើយកន្លែងណាមិនកើតបោះចោលឬក៏ថាអាចមានគំនិតចង់ស្ថាបនាអាត្មាក៏អាចឲ្យយោបល់មកនិយាយតនេះវាមិនទំនងបើតាមគំនិតកណាអឺចេះកន្លែងហ្នឹងវាចេះទេប៉ុន្តែធ្វើម៉េចឲ្យយើងនៅ ក្នុងទំនាក់ទំនងគ្នាណា មិនហាមថាបើចង់បន្ទុចប្រអាក់ឬក៏ចង់បង្អាប់អីមិនមែនទៅហាមអីទេប៉ុន្តែបើ សិនជាក្នុងន័យស្ថាបនាមែនតែនវាមានភាសាសម្រាប់និយាយគ្នា ភាសាសម្រាប់និយាយគ្នាបានឧទាហរណ៍ថា បើសិនជាមាន ចិត្តចង់កែប្រែអាត្មាកន្លែងណាមួយដែលអាត្មាអាត្មាយល់ថាខ្លួនឯងនឹងត្រូវហើយ ប៉ុន្តែញាតិញោមបានសិក្សាមកវាមិនអញ្ចឹងការពិសោធន៍ផ្ទាល់របស់ញាតិញោមវាអត់អញ្ចឹងទេទោះបីស្មាននិយាយតាមធัวអញ្ចឹងមែនតែជីវិតហ្នឹងវាដោះស្រាយចេញចេញចេះជាងការស្មាគិតតាមយល់របស់ស្មានេះដល់ញាតិញោមយកទៅពិសោធន៍ថាវាវាអត់អញ្ចឹងទេវាអញ្ចេះទេប៉ុន្តែវាមានវាមានភាសាណាហៅថាភាសាសំគួរលោកម្ចាស់កណាស្ដាប់មកវាអញ្ចឹងឯងតាមលោកម្ចាស់យល់ប៉ុន្តែបើកណាពិសោធន៍ផ្ទាល់វាអញ្ចេះទេអ្នក ហ្នឹងភាសាចឹងចឹងអាចនិយាយគ្នាបានហើយបើប្រើភាសាអសរោះឬក៏ភាសាស្អីស្អីអត់អីទេអាហ្នឹងតាមសบายចិត្តទៅចុះប៉ុន្តែសុំបន្តទេបើប្រើភាសាអសរោះមកណាភាសារបៀបដូចអឺស្អីផ្លែផ្កាឬក៏អឺរបៀប យើងដឹងហើយថាតើចិត្តរបៀបមើលងាយនឹងរបៀបម៉េចរបៀបម៉េចចេញមកហ្នឹងចេញតាមចិត្តចោមិនហាមអីទេប៉ុន្តែសុំមិនតទេតែបើភាសាចង់ឲ្យអាត្មាតគឺភាសាចែកចំណេះដឹងមានតែមានភាសាសម្រាប់និយាយតាបេះដូងអ្នកនិយាយយ៉ាងម៉េចចេញមកស្ដែង តាមពាក្យសម្ដីនឹងយើងអាចតំណាក់តំណងគ្នាបានចែករំលែកគ្នាបានអញ្ចឹងអឺ មិនចំពោះទៅជាមួយអាត្មាទេញាតិញោមជាមួយអ្នកណាទៀតក៏ដោយស្ដាប់គេស្ដាប់ឯងអ្នកណាអីទៀតក៏ដោយបើសិនជាយើងចង់ចងមិត្តហើយយើងចង់កែប្រែគេមែនដោយការអនុគ្រោះអនុគ្រោះមែនមិនបាច់តបឲ្យស្អំទេភាសាល្អមុនទៅ បើថាល្អមិនកើតទេអាហ្នឹងធំមិនបានស្អីតាមក្រោយអាហ្នឹងមិនដឹងទេព្រោះខ្មែរយើងនិយាយថាខន្តីមាន កំណត់អីមិននោះប៉ុន្តែ មុននឹងឈានទៅដល់ការបង្អាប់គ្នា ឬក៏ឈានទៅដល់ការស្ដីបន្ទោសខ្លាំងខ្លាំងហ្នឹងទៅយើងបានប្រើ ភាសាល្អហើយនៅដំបូងគេមាន ភាសាល្អសម្រាប់និយាយគ្នាសំបីតាពិភពលោកហ្នឹងឃើញគេចរចាដំបូងចរចាសិនមុនបាញ់គ្នាអីចរចាបើថាចរចាមិនត្រូវទេមិនបាញ់គ្នាមានថាបាញ់មុនមិនចរចាក្រោយអានឹងរឿងធំហ่ะ